អូខេសួស្តីអ្នកគ្នាវល់ត្រឡប់មកវិញជាមួយនឹង channel VTK Official អ្នកគ្នាទៀតបាទថ្ងៃនេះផងដែរគឺខ្ញុំមកប្រាប់អ្នកគ្នា ពីរបៀបទាញយកចង្វាក់បាទដោយសារតែបងប្អូនយើងគាត់អត់ដឹងពីរបៀបទាញមកពីណាពីណាហ្នឹងហើយអ្នកគ្នាអញ្ចឹងឥឡូវមកខាត់ preview បាទយើងទៅទស្សនាការទាញចង្វាក់ហ្នឹងទាំងអស់គ្នាតែម្ដងបាទអូខេអ្នកគ្នាពេលអ្នកគ្នាមើលវីដេអូខ្ញុំហ្នឹងអ្នកគ្នា អឺមើលនៅក្រោមវីដេអូខ្ញុំហ្នឹងទៅខ្ញុំនឹងដាក់ link បាទដាក់ link គោរព Telegram ឲ្យ អ្នកគ្នាអ្នកគ្នាគ្រាន់តែចុចទៅលើ Telegram ហ្នឹងប៉ាក់មកអា link ដែលខ្ញុំបានដាក់នៅក្រោមវីដេអូហ្នឹងអ្នកគ្នា download Telegram មួយមកបាទដើម្បីបង្កើតបាន Telegram បាទអូខេមើលខ្ញុំបង្ហាញអមអ្នកគ្នាចឹងអ្នកគ្នាចូលទៅកាន់ Play Store Play Store មកអ្នកគ្នា search ពាក្យថា Telegram មក tele នេះបាទ tele ទាំងនេះហើយគឺជា កម្មវិធី Telegram បាទដែលគេ update ទៀតគេឲ្យខ្ញុំ update ទេបាទបាទអ្នកគ្នាគ្រាន់តែ download កម្មវិធី Telegram ហ្នឹងមួយមកបាទនេះកម្មវិធី Telegram ហ្នឹងអ្នកគ្នាគ្រាន់តែ download វាយកមកមួយមក ហើយអ្នកគ្នាចុចចូលនៅខាងក្រៅវីដេអូខ្ញុំហ្នឹងខ្ញុំនឹងដាក់ក្រុមនឹងឲ្យអ្នកគ្នាអ្នកគ្នាគ្រាន់តែចុចជួញនៅលើក្រុមដែលខ្ញុំបានដាក់នៅក្រៅវីដេអូហ្នឹងមកវានឹងចូលទៅដល់នៅក្នុង Telegram នេះបាទហ្នឹងវាមកចូលដល់ក្នុងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអ្នកគ្នាគ្រាន់តែចូលចុចទៅលើរូបមនុស្សហ្នឹងមកហើយអ្នកគ្នាអង្កលមកបាទអង្កលមកពាក្យថា file ដល់ទី3ហ្នឹង 1 2 3នេះ1 2 3នេះដល់ពាក្យ file អូខេពេលមកដល់កន្លែងហ្នឹងអ្នកគ្នាប្រកាសជាបានឃើញ style បាទគឺសុទ្ធតែជា style ខ្មែរទាំងអស់ហ្នឹងហើយអ្នកគ្នា ទាំងនេះគឺជា style រំវងអានេះគឺជា style ពើតពើតហ្នឹងហើយអ្នកគ្នានេះវាមាននេះកប់កប់អ្នកគ្នាចង់ download អ្នកគ្នាចុចលើ style ហ្នឹងមួយប៉ាក់មកនេះឃើញសញ្ញាគេ load ហ្នឹងអាហ្នឹងគេដើរអ្នកគ្នា គេដើរនេះដើរតែដើរពេញយើងអាចចូលទៅក្នុងអកយើងដាក់ចង្វាក់នឹងបានហើយអ្នកទាំងគ្នាអូខេអញ្ចឹងយើងរងចាំបន្តិចទៅបាទញ៉ែនេះវិញយើងបាន down វានេះពេលបាន down ហើយអ្នកអាហ្នឹងដោយសារខ្ញុំបាន down ចង្វាក់ហ្នឹងទុកទាំងពេលចុចទៅវា load ឲ្យអកយើងមកហ្មងអ្នកទាំងគ្នានេះអូខេ ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងឯអ្នកនរគ្នាចឹងបើមានចម្ងល់អីទៀតអាចឆាតមកខ្ញុំផ្ទាល់ក៏បានណាអឺ Facebook ខ្ញុំអឺខ្ញុំដាក់នៅលើអេក្រង់ទូរស័ព្ទឲ្យអ្នកគ្នាមើលក្នុង YouTube ឲ្យអ្នកគ្នាមើលបាទអូខេអរគុណច្រើនចំពោះការទស្សនាបាទហើយអរគុណមែនតើដែលអ្នកគ្នាជួយមើលពាណិជ្ជកម្មបាទអរគុណយ៉ាចឹងបាទអ្នកគ្នាពេញចិត្តបាទកុំភ្លេច Subscribe អ្នកមួយមកបាទ អូខេអរគុណច្រើនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ